អញនោះក្រោយផ្អើរឿងរូបព្រំខឹមវាសនា មុននេះបន្តិចអាញាធោបបានចុះទៅហៅរូបព្រំ សួននំហើយអភិបាលស្រុកបន្ទាយស្រី លោកខឹមពីណងបាន លើកឡើងថា នៅរសៀលថ្ងៃសៅរ៍នេះរដ្ឋបាលខេត្តសៀមរាបនឹងដឹកនាំកម្លាំងចុះពិនិត្យការប្រមូលផ្ដុំមនុស្សរាប់ពាន់នាក់របស់ លោកខឹមវាសនា ប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅក្នុងចំការហើយរដ្ឋបាលខេត្តនឹងឈានទៅចាត់វិធានការចំពោះការប្រមូលផ្ដុំមនុស្សដោយគ្មាន ការស្នើសុំច្បាប់អនុញ្ញាតជាមុននេះ បើតាមលោកខឹមវិនងបានបញ្ជាក់ថាគិតមកដល់ពេលនេះចំនួនមនុស្សដែលប្រមូលផ្ដុំគឺមានការកើនឡើងជា បន្តបន្ទាប់ហើយ បើតាមការប៉ាន់ស្មានគឺមានមនុស្សប្រហែលជាង10000នាក់ហើយ បានទៅប្រមូលផ្ដុំនៅក្នុងចំការអាមេរិករបស់លោកខឹមវាសនា និងខ្លះទៀតបោះតង់និងដើរជួលផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្បែរចំការរបស់លោកប្រធានគណៈបករូបនេះដើម្បីស្នាក់នៅលោកខឹមវាសនានៅតែបន្តបង្ហោះតាម Facebook អំពាវនាវឲ្យអ្នកគ្រប់គ្រងនៅក្នុងនិងក្រៅប្រទេសធ្វើដំណើរមកកាន់ចំការរបស់លោកជាបន្ទាន់ដើម្បីឲ្យលោកអាចជួយការពារកិច្ចផុតពីការស្លាប់ដោយសារលោកអះអាងថា លោកគឺជាព្រំឬជាអ្នកមានបនតែម្នាក់គត់ដែលដឹងថាពិភពលោកកំពុងបញ្ចេញសញ្ញាជាបន្តបន្ទាប់ឈានទៅរកជនលិចលហោលហេវក្នុងពេលឆាប់ឆាប់នេះយ៉ាងណាក៏ដោយ នៅមុននេះបន្តិច បើយោងតាមការបង្ហោះរបស់ Facebook BKK News បានឲ្យដឹងថា ដំណឹងបន្ទាន់មុននេះបន្តិចលោកខឹមវាសនាត្រូវអាញាធមមកការហៅសួរនាំរឿងព្រំចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ